ឹកស្រើឆ្ងាញ់លេងមួយសន្លប់បែបនេះកូនអូមយ៉ាងណាគ្រាន់បើជាងស្វាងគ្មានបងគ្មានបងនៅមើលថែបងដឹងទេថាអូនឈឺចាប់ក្នុងគុណណាមនុស្សធ្លាប់ស្និទ្ធស្នាលអបថាគ្នារាល់ថ្ងៃយល់ចិត្តថ្លើមណា ផ្លៃបំភ្លេងសន្យាធ្លាប់មើលមុខចំចំអួតទេថាសង្សារមិនជឿថា បងផ្លិចវងមកតាមនឹងបើស្លាប់ដោយស្នេហ៍នឹងក៏ស្លាប់ទៅចុះ ស្និទ្ធស្នាលអបថើគ្នារាល់ថ្ងៃយល់ចិត្តថ្លើមមិនដែលថ្លៃបំភ្លេងសន្យាធ្លាប់មើលមុខចំចំអួតគេថាសងសា មិនជឿថា បងផ្លិចវងមកតាមនឹងបើស្លាប់ដោយស្នេហ៍នឹងក៏ស្លាប់ទៅចុះសំខាន់អូនបានស្រឡាញ់បងយ៉ាងស្មោះបងជ្រើខំជាជុំរឹងរបងបង